ឆ្នាំងមកច្រៀងជូននៅចម្រៀងសម័យមួយបត់ក្រោមចំណងជើងថាអក្សរាសង្ឃឹមនិពន្ធទំនុកថ្មី ប់ភ្លើងអង្គរាស្រីផ្ញាពាក្យពេញសរសើរមើលមិនចែសងកន្សែងត្រីបាំងឆ្លាក់ជាប់ចិត្តស្មងខ្ញុំចាំទាំងអងនៅចាំទាំងឈ្មោះ នីក្រំដីមេឃាសោភាឈរបាំងទោះជា I'll speak. 在。 ស្ពានមានតែអ្នកមានទេជួយលួងបំពេចាយចៅមានខ្ញុំសូមមកចិត្តស្មងកុំបំភ្លេចខ្ញុំ មកដូចរូបខ្ញុំមៀងមុំកុំព្រួយស្នេហ៍តែមុំមួយសូមព្រះលោកជួយធ្វើជាសាងសីបើអូនស្មោះឡើយដូចនាងកងរៃ